នៅថ្ងៃទី25ខែកញ្ញា ឆ្នាំ1711នៅក្នុងរាជការអធិរាជខាងស៊ីមានក្សត្រាមួយអង្គបានចាប់កំណើតកើតក្នុងតកូអាយស៊ីនជាឡដល់ការក្រោយមកក្សត្រាមួយអង្គនេះ បានឡើងគ្រងរាជពោពេញដោយអំណាចមជ្ឈតា ពង្រីកទឹកដីពាសពេញអាស៊ីនិងជាក្សត្រដែលសោយរាជទីជាងអធិរាជខាងស៊ីតែមួយឆ្នាំប៉ុណ្ណោះនោះគឺអធិរាជឈៀនឡុង។ ទោះបីជាព្រះអង្គទេរីបល្ល័ង្កឲ្យបុត្រព្រះអង្គទៅហើយក្តីអំណាចក៏ស្ថិតក្នុងកណ្ដាប់ដៃព្រះអង្គរហូតដល់ព្រះអង្គសោយជាបង្គត់ធ្វើត្បិតតែព្រះអង្គជាស្ដេចសឹកដ៏ខ្លាំងពូកែពិតប្រាកដមែនតែព្រះអង្គត្រូវទទួលរងអាម៉ាស់យ៉ាងខ្លាំងក្រោយពីចាញ់ដៃប្រទេសភូមាដែលកាលនោះមានឈ្មោះថាអាណាចក្រអៃវ៉ាតើមានមូលហេតុអ្វីខ្លះដែលធ្វើឲ្យមហាជេងដែលបង្ក្រាបនគរនៅអាស៊ីស្ទើរតែទាំងស្រុង បែរជាមិនអាចយកឈ្នះអាណាចក្រអៃវ៉ាបាន ហើយត្រូវគេវាយបកដណ្ដើមយកទឹកដីអស់9ស្រុកទៅទៀតតោះបើបងប្អូនចង់ដឹងចូលទៅសម្ដាប់ទាំងអស់គ្នាអត្រីឈិនឡុងព្រះនាមដើមថាហុងលី ជាបុត្ររបស់ព្រះរាជបុត្រទី4ចុងចាង និងត្រូវជាចៅសម្រាប់ចិត្តរបស់អត្រីខាងស៊ីហុងលី ជាក្មេងដែលមានសមត្ថភាពទាំងផ្លូវកាយនិងផ្លូវបញ្ញា។ ការព្រះអង្គប្រជញ្ញបាន12ព្រះវស្សាព្រះអង្គបានតាមព្រះអជកោទៅបោបាញ់នៅពេលដែលបោបាញ់ឆ្ងាយពីពលសេនាហុងលីត្រូវបានខ្លាឃុំមួយវិប្រហាទោះព្រះអង្គទើបមានវ័យ12ព្រះវស្សាយ៉ាងណាក្តីដោយភាពអង្អាចនិងឆ្លាតវៃព្រះអង្គបានជួយឈ្នះខ្លាឃុំចំពេលដែលអធិរាជខាងស៊ីបានទូតឃើញ ធ្វើឲ្យអធិរាជខាងស៊ី រឹតតែសពព្រាយហាតេនិងហុងលីជាខ្លាំងក្រោយពីបោក បាញ់នៅឆ្នាំដដែលគឺ ឆ្នាំ1722អាត្រីខាងស៊ីមាន ប្រជួនជាទម្ងន់ដឹងខ្លួនថាជិតអស់ប្រជជនទៅហើយព្រះអង្គបានបញ្ជាឲ្យគេកោះហៅព្រះជាបុត្រ7អង្គចូលគាល់ អធិរាជខាន់ស៊ីបានឲ្យមេតបលងគឺទូប្រកាសរីអ៊ីសាផ្ទេរីបល្ល័ងទៅឲ្យព្រះរាជបុត្រទី4យ៉ងចាង ដែលត្រូវជាបេដារបស់ហុងលីកាលឡើងគ្រងរាជរបស់អធិរាជយ៉ងចាង មានឯកសារខ្លះសរសេរថាការពុតទៅរាជសារសរសេរថាផ្ទេរីបល្ល័ងឲ្យព្រះអង្គម្ចាស់ទី14តែត្រូវកែប្រែទៅជាព្រះអង្គម្ចាស់ទី4ចំណែកឯឯកសារខ្លះទៀតសរសេរថា កាលដែលព្រះអង្គផ្ទេររាជបល្ល័ង្កទៅឲ្យព្រះអង្គម្ចាស់ទី4គឺសម្លឹងឃើញអនាគតទៅ យងចាងនឹងផ្ទេររាជបល្ល័ង្កទៅឲ្យចៅប្រុសរបស់ព្រះអង្គព្រះនាមហុងលី ដែលជាមនុស្សមានសមត្ថភាពមិនចាញ់ព្រះអង្គឡើយក្នុងរាជរបស់អធិរាជយងចាង ធ្វើត្បិតតែព្រះអង្គធ្វើទុកបុកម្នេញទៅលើបណ្ដារាជវង្សានុវង្សយ៉ាងណាក្ដីក៏រាជការព្រះអង្គមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្រោយពីសោយរីបាន13ឆ្នាំព្រះអង្គក៏សោយទីមង្គតហើយបានទេរីបានឡើងទៅឲ្យបុត្រារបស់ព្រះអង្គព្រះនាមហុងលីក្រោយពីឡើងសោយរីភ្លាមក៏មានការបះបោមួយកើតឡើង គឺការបះបោមីអៅព្រះអង្គបានបញ្ជាឲ្យតបទៅបង្ក្រាបដោយជោគជ័យ ការចូលលុកលុយរបស់មហាឆេងទៅលើកុលសម្ព័ន្ធម៉ុងហ្គោសុងហ្កាគឺចាប់ផ្ដើមតាំងពីរាជអធិរាជខាងស៊ីមកម្លេះដើម្បីគ្រប់គ្រងទឹកដីទីបេការចំនួននោះស្ដេចខាងស៊ីព្រះអង្គបានលើកទ័ពទៅ2លើកដែលលើកទី1ត្រូវប្រាជ័យធ្វើឲ្យព្រះអង្គមានការខ្ញាល់យ៉ាងខ្លាំងនិងបានលើកទ័ពធំជាលើកទី2ទើបទទួលបានជ័យជំនះ។ មកដល់ចំនួនរបស់អធិរាជឈិនឡុងតើមានមូលហេតុអ្វីខ្លះ បានព្រះអង្គលើកទ័ពទៅវាយម៉ុងហ្គោលនៅគ្រិស្តសករាជឆ្នាំ1752ចំនួនក្នុងកុលសម្ព័ន្ធសង្កាដែលជាកុលសម្ព័ន្ធមួយក្នុងចំណោម4ទៀតនៃកុលសម្ព័ន្ធម៉ុងហ្គោលវាជាចំនួនដណ្ដើមអំណាចរវាង តាវ៉ាជីនិងអាមូសាណា ក្រោយពីផ្ទុះសង្គ្រាមដ៏ខ្លាំងក្លាអាមូសាណាបានបរាជ័យហើយបានរត់ភៀសខ្លួនទៅពឹងមហាឆេងពេលនោះអាទ្រីឈិនឡុងបានបញ្ជាមេតបចៅហួយ ដឹកនាំកម្លាំងតបចូលក្នុងទឹកដីម៉ុងហ្គោលតបមហាឆេងបានវាយកឈ្នះម៉ុងហ្គោលនៅដងទន្លេអាយលី តាវ៉ាជីក៏សុំចុះចាញ់ក្រោយមកអាទ្រីឈិនឡុងបានតែងតាំងអាមូសាណាជាស្ដេចនៃកុលសម្ព័ន្ធរបស់ខ្លួនប៉ុន្តែ មិនមែនជាស្ដេចគ្រប់គ្រងកូនសម្ព័ន្ធទាំង4នៃម៉ុងហ្គោលឡើយក្រោយពីអធិរាជឈិនឡុងលើកខ្លួន ត្រឹមជាមេកូនសម្ព័ន្ធមួយមិនមែនជាស្ដេចនៃចក្រភពម៉ុងហ្គោលធ្វើឲ្យ អាមូសាណាខឹងនឹងអធិរាជឈិនឡុងជាខ្លាំងនៅគ្រិស្តសករាជឆ្នាំ1756អាមូសាណា បានលើកទ័ពទៅវាមហាឆេងសង្គ្រាមកាន់តែផ្ទុះខ្លាំងឡើងខ្លាំងឡើងនៅគ្រិស្តសករាជឆ្នាំ1757អាត្រីឈិនឡុងបានបញ្ជាឲ្យមេទ័ពចៅហួយដឹកនាំកម្លាំងទ័ពទៅបង្ក្រាបម្ដងទៀតត្រឹមតែរយៈពេលតែមួយឆ្នាំប៉ុណ្ណោះមហាឆេងបានយុឈ្នះមូសាណាហើយអាមូសាណាក៏បានភៀសខ្លួនម្ដងទៀតទៅរុស្ស៊ីនិងបានស្លាប់នៅទីនោះទៅ។ ទោះបីអាមូសាណាបានស្លាប់ក៏ដោយតែក៏សម្ព័ន្ធម៉ុងហ្គោលនឹងមិនព្រមចុះចាញ់នៅឡើយទេក្នុងឆ្នាំដដែលគឺឆ្នាំ1758បងប្អូនពីរនាក់ជាអភិជនម៉ុងហ្គោលបានក្រោកឡើងបះបោតែនៅថ្ងៃទី1កញ្ញា ឆ្នាំ1759មហាឆេងបានកំចាត់គុលសម្ព័ន្ធនេះនិងបានសម្លាប់យ៉ាងរង្គាបដាច់ពូជគុំឲ្យកុលសម្ព័ន្ធនេះក្រោកឡើងបះបោម្ដងទៀត។ ធ្វើឲ្យកុលសម្ព័ន្ធម៉ុងហ្គោលលែងមានឥទ្ធិពលមកដល់សប្តាហ៍ថ្ងៃយុទ្ធនាការសង្គ្រាមនៅភូមិមាការលុកលុយចូលភូមិមាដែលកាលនោះមានឈ្មោះថាអៃវ៉ាសង្គ្រាមនេះបានធ្វើឲ្យតរាឈិនឡុងទទួលភាពអាម៉ាស់ជាខ្លាំងដែលការលើកតបចូលសញ្ជ័យភូមិមា4លើកត្រូវបរាជ័យ តើមានមូលហេតុអ្វីខ្លះ ដែលធ្វើឲ្យកងទ័ពដ៏ខ្លាំងក្លារបស់មហាជេងវាឈ្នះ គ្រប់ទិសទី តែបែរជាមកចាញ់ដៃអាណាចក្រនៅអាស៊ីអាគ្នេយ៍ដីគោកទៅវិញគូរំលឹកផងដែរថាកាលសម័យនោះប្រទេសកម្ពុជាយើងស្ថិតក្នុងសម័យឧដុង្គនៅគ្រិស្តសករាជឆ្នាំ1765អាណាចក្រអៃវ៉ាបានគ្រប់គ្រងទៅលើអាណាចក្រសៀមអយុធ្យាអធិរាជឈិនឡុងក្រោយពីទទួលបានជ័យជំនះលើម៉ុងហ្គោលហើយព្រះអង្គ ចង់ជញ្ជ័យដណ្ដើមទឹកដីនៅអាស៊ីគ្នេដីគោកថែមទៀតផងអធិឈិនឡុងបានមើលស្រាអាណាចក្រអៃវ៉ាគិតថាសង្គ្រាមនេះនឹងទទួលបានជ័យជំនះដល់ងាយស្រួលព្រះអង្គបានបញ្ជូនទ័ពខ្លាំងត្រឹមតែ3500នាក់ចូលមកវាយលុកក្នុងទឹកដីសៀមដែលកាលនោះភូមិមាមានកងទ័ពរហូតដល់20000នាក់ឈរជើងនៅទីនោះ។ ទីបំផុតទៅការមើលស្រាលសត្រូវរបស់ព្រះអង្គធ្វើឲ្យព្រះអង្គបរាជ័យទាំងស្រុងនៅឆ្នាំ1766ក្រោយពីចាញ់សង្គ្រាមអធិរាជឈិនឡុងទ្រង់ខ្ញាល់យ៉ាងខ្លាំងហើយបានតែងតាំងយ៉ាងជិនជូជាមេទ័ពដើម្បីទៅបង្ក្រាបអាណាចក្រអៃវ៉ានៅរដូវក្តៅគ្រិស្តសករាជឆ្នាំ1766មេទ័ពយ៉ាង បានលើកតបចូលលុកលុយទឹកដីភូមិមាតែម្ដង ដោយ មិនវាលុកតាមទឹកដីសៀមដូចពីមុនទេមេតបយ៉ាងបានរៀបយុទ្ធសាស្ត្រជាពីរផ្លូវដណ្ដើមក្រុងបាមូនិងមួយផ្លូវទៀតឆ្លងកាត់តាមទន្លេអ៊ីរ៉ាវ៉ាឌីឆ្ពោះទៅរាជធានីអៃវ៉ាចំណែកឯមេតបភូមិមាស៊ីនបាយូស៊ីន ក្រៅពីដឹងយុទ្ធសាស្ត្រដឹកនាំទ័ពរបស់មេទ័ពយ៉ាងមេទ័ពភូមិរូបនេះបានធ្វើជាចាញ់សង្គ្រាមដើម្បីឲ្យមេទ័ពមហាឆេងចូលកាន់តែជ្រៅក្នុងទឹកដីភូមិបន្ទាប់មកមេទ័ពភូមិបានជាមេទ័ព3រូបទៀតដឹកនាំកម្លាំងទ័ពមកឡោមព័ទ្ធនិងផ្ដាច់ផ្លូវផ្គត់ផ្គង់ស្បៀងរបស់ទ័ពមហាឆេងដែលកាន់កាប់នៅទីក្រុងបាមូក្រៅពីការឡោមព័ទ្ធទីហ៊ានមហាឆេងក្នុងចំណោម1000នាក់ ឈឺស្លាប់800នាក់ទៅហើយដោយសារខ្វះស្បៀងចាញ់អាកាសធាតុបន់ត្រូពិចកើតគ្រោះចាញ់និងអាសន្នរោគជាដើមទីបំផុតទៅកងទ័ពអៃវ៉ាបានកំទេចកងទ័ពមហាឆេងទាំងស្រុងមិនត្រឹមតែដណ្ដើមយកទឹកដីរបស់ខ្លួនមកវិញទេអាណាចក្រអៃវ៉ាបានលើកទ័ពចូលយូណាន ទឹកដីមហាឆេងនិងបានដណ្ដើមកាន់កាប់ស្រុកចំនួន9នៃខេត្តនេះទៀត បាទសូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃប្រវត្តិអតិរិឈិនឡុងហាឆេងភាគ1សូមបញ្ចប់តែត្រឹមនេះហើយ នៅភាគ2ខ្ញុំនឹងលើកយកប្រវត្តិសង្គ្រាមរវាងមហាឆេងនិងប្រទេសភូមាមកបន្ត សូមអរគុណសូមជម្រាបលា